មិនងាយនោះទេលោកយាយមួយនេះគិតមានអាយុវែងនៅក្នុងភូមិស្រុកនេះគ្មានអ្នកណាអាយុវែងបានដូចជាលោកយាយនោះទេព្រោះអាយុរបស់បាលរបស់កាត់ បានចាក់ឋាននិងបានដូចជាបានបាត់បង់ជីវិតអស់ទៅហើយនៅសល់តែរូបកាត់មួយអង្គនោះទេថ្ងៃនេះគឺជាថ្ងៃសុក្រខែ1ឆ្នាំ2013ក្រុមគ្រួសារបានធ្វើគ្រប់ខូប ចម្រើនប្រជញ្ញឲ្យលោកយាយមានអាយុយឺនយូរនិងយូរអង្វែងតទៅទៀត2013ត្រូវចំហនៅសត្វតន្សាយសត្វតន្សាយគឺជាសត្វមួយ មាន ប្រាជ្ញារំទុំនិងឆ្លៀសវៃក៏មិនធម្មតានោះដែរហើយសូមជូនពរឲ្យលោកយាយក្នុង ឆ្នាំសត្វតន្សាយនេះឲ្យមានឲ្យមានកម្លាំងមមួន និងប្រជញ្ញយឺនយូរអង្វែង ជាទីបំផុតព្រោះស្មៃឥឡូវมันងាយនឹង មានលោកយាយណា បានអាយុយឺនយូរបានអាយុវែងដូចជាលោកយាយមួយនេះទេគិតមានឈ្មោះថាយាយយ៉ាង នៅក្នុងភូមិស្រុកនេះគិតមានអាយុ100ឆ្នាំ និងអាយុយឺនយូរអាយុថយយុធំលើគេនៅក្នុងឃុំខេតមួយនេះផងដែរហើយបើសិនណាបងប្អូន បានឃើញវីដេអូមួយនេះហើយ ជួយ share ជួយ like ទៅ ដើម្បីទទួលបានលៀបសំណាងអំពីលោកយាយដូចជាលៀបសំណាង ដើម្បីកើនអាយុរបស់យើងផង ហើយជួយចែករំលែកនៅវីដេអូនេះឲ្យបងប្អូនផ្សេងគេបានឃើញនៅដំណឹងមួយនេះសម័យឥឡូវកម្រមានណាស់ចាស់ទុំយ៉ាងនេះហើយសូមឲ្យលោកយាយមានអាយុកាន់តែវែងហើយវែងទៅទៀតលោកយាយនៅវៀងចៅឋានខេត្តត្រាវិញ បងប្អូនកុំឃើញកាត់អាយុធំប៉ុន្តែ ការពិចារណានិងអឺ ភ្នែករបស់គាត់នៅភ្លឺស្វាងខ្លាំងណាស់ទោះជាកាត់ចាស់អាយុ100មែនពិតប៉ុន្តែកាត់សម្លឹងបានឆ្ងាយហើយគិត បានលឿននោះដែរទោះជាយើងដើរចម្ងាយឆ្ងាយពីកាត់រវាង50និង20ម៉ែត្រអ៊ីកាត់អាចមើលស្គាល់យើង គឺជាអ្នកណានោះទៅហើយបងប្អូន កុំច្រឡំអុយសោះហើយកាត់ក៏ជាលោកយាយមួយ ថែរក្សាសិលជារៀងរាល់ថ្ងៃនោះដែរចំពោះកូនចៅ ទាំងអស់របស់គាត់វិញអ្នកណាក៏សប្បាយចិត្តនិងអ្នកណាក៏សប្បាយរីករាយនោះដែរពេលដែលគាត់រស់រៀនបានដល់អាយុ100ហើយកូនចៅរបស់គាត់វិញក៏មានបំណងថាបើសិនណាគាត់រស់រៀនមានជីវិត បានគ្រប់ដល់អាយុ200និង300កាន់តែល្អទៅទៀតព្រោះកូនចៅរបស់គាត់នឹងមានចិត្តរាប់អាននិងស្រឡាញ់គាត់ជាខ្លាំងនៅក្នុងក្រុមគ្រួសាររបស់គាត់អ្នកណាក៏គ្រប់គ្រងអ្នកណាក៏ តែងតែមានចិត្តស្រឡាញ់រាប់អាននិងថែរក្សាកាត់ដោយខ្លាំងណាស់និយាយទៅមិនថាកូនចៅរបស់កាត់នោះទេបើចំពោះខ្ញុំក៏មានបំណងល្អដូចជាចង់ឲ្យកាត់រស់រៀនបានអាយុវែងកាន់តែវែងនោះដែរមិនថាចំពោះរូបខ្ញុំនោះទេ បងប្អូនជិតឆ្ងាយនិងញាតសន្តានអីនឹងក៏តែងតែមានបំណងស្រឡាញ់នៅចំពោះរូបកាត់នោះដែរពេលដែលកាត់អាយុនេះហើយកាត់នៅមមួននិងពូកែទាំង ទាំងការសង្កេតមើលផ្លូវឆ្ងាយទាំងទាំងការកម្លាំងរបស់គាត់នឹងនៅមមួនទាំងអស់ព្រោះអាយុលោកយាយឬឬលោកតាដែលអាយុស្បាស្បាលរបស់គាត់នឹងបានចាក់ឋានអស់ទៅជាយូរណាស់មកហើយมันមាននៅសេសសល់អ្នកណាម្នាក់នោះទេសល់តែគាត់មួយទេដែលជាលោកយាយមានអាយុធំបំផុតនៅក្នុងតំបន់ក្នុងពេលស្មៃឥឡូវមួយនេះมันងាយនឹងមាន ដូចជាអាយុលោកយាយនោះទេហើយពួកយើងទាំងអស់គ្នា សូមទស្សនាវីដេអូមួយនេះហើយជួយជូនពរឲ្យកាត់ផង ដើម្បីឲ្យកាត់មានអាយុកាន់តែវែងហើយវែងទៅទៀតចុងក្រោយវីដេអូនេះ សូមអធិស្ឋាននិងពុកម៉ែបងប្អូនទាំងអស់គ្នា បើសិនណាពាក្យសម្ដីរបស់ខ្ញុំបាននិយាយទៅលឿងលួសនិងជ្រុលជ្រុះទៅលើពុកម៉ែបងប្អូនទាំងអស់គ្នា ហើយបើសិនណាពាក្យសម្ដីខ្ញុំ មានការខុសឆ្គងកន្លែងណា សូមមេត្តាអធិស្ឋានឲ្យរូបខ្ញុំផង បាទសូមពុកម៉ែបងប្អូនទស្សនាវីដេអូនេះ បានអាយុវែងដូចជាលោកយាយទាំងអស់គ្នា